ចាឥឡូវយើងរៀបបងទាយើងណាចូលក្នុងកប៉ុកយើងសិនណាចាំទឹកយើងត្រជាណាចាំយើងចាក់ចូល ទាំងអស់គ្នាស្វាគមន៍មកកាន់ channel នេះខ្ញុំចាថ្ងៃនេះខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាឲ្យចេះពីរបៀបធ្វើពងទាប្រៃហើយឲ្យមានរសជាតិឆ្ងាញ់ថែមទៀតអញ្ចឹងណាអញ្ចឹងទៅទស្សនាពីរបៀបធ្វើរបស់នេះខ្ញុំទាំងអស់គ្នា Kiss for you ចាអ្នកទាំងអស់គ្នាមុននឹងយើងយកទៅត្រាំណាយើងត្រូវលាងវាឲ្យស្អាតណាហើយលាងវាថ្នមថ្នមកកុំឲ្យវាប្រេះណាបើសិនជាយើងប្រេះស្រាមអីចឹងយើងយកទៅដាក់ទៅវាអាចនឹងខូចណា គ្នាបន្ទាប់ពីយើងលាងពងទារួចណាឥឡូវយើងដាំទឹកអំបិលដើម្បីយកទៅត្រាំពងទាយើងណាយើងដាក់អំបិលនេះប្រហែលជាកន្លះគីឡូហើយទឹកនេះប្រហែលជា1លីត្រអញ្ចឹងណាសម្រាប់ពងទា20គ្រាប់ណាអ្នកទាំងអស់គ្នាហើយយើងត្រូវដាក់ប៊ីចេងប៊ីចេងឲ្យវាមានជាតិណាយើងដាក់តាមមួយចុងប៉ុណ្នេះបានហើយបន្ទាប់មកយើងដាក់មានស្ករមួយទៀតស្ករ កូរវាមកយើងកូរវាឲ្យឲ្យលាយអំបិលយើងចាអ្នកទាំងអស់គ្នាឥឡូវអំបិលយើងឲ្យលាយអស់ហើយណាអញ្ចឹងយើងទុកវាឲ្យត្រជាក់សិនបន្ទាប់មកចាំយើងយកទៅត្រាំពងទាយើងណាចាឥឡូវយើងរៀបពងទាយើងណាចូលក្នុងកប៉ុកយើងសិនណាចាំទឹកយើងត្រជាក់ណាចាំយើងចាក់ចូល ចាអ្នកទាំងអស់គ្នាបន្ទាប់ពីយើងដាក់ទឹកអំបិលរួចណាយើងត្រូវយកអីមកសកត់ណាព្រោះកាលណាវាមិនដែលពងទាវាអាចនឹងខូចណាហើយយើងយកកំហុកវាក្រោកឲ្យចិត្តមកណា ចាអ្នកទាំងអស់គ្នាបន្ទាប់ពីយើងធ្វើពងទាយើងរួចយើងត្រូវទុកវារយៈពេល15ថ្ងៃទៅ20ថ្ងៃអញ្ចឹងណាបន្ទាប់មកចាំអ្នកទាំងអស់គ្នាអាចសាកយកទៅញ៉ាំមើលទៅបើសិនជាវាល្មមតាមចំណងចំណូលចិត្តអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចស្រង់វាយកទៅដាក់ក្នុងទូទឹកកកព្រោះដោយសារអីបើយើងទុកនៅក្នុងនេះយូរពេកវាធ្វើឲ្យប្រៃកាន់តែខ្លាំងឡើងអញ្ចឹងណាចា៎នេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ចា៎សូមអរគុណបាយបាយ